បាទសួស្តីបងប្អូនទាំងអស់គ្នាបាទមកជួបគ្នាជាមួយនឹងខុសយើងបាទបាទសួស្តីលោកគ្រូបាទយើងបានជួបគ្នាហើយមកជជែករឿង digital ថ្ងៃនេះបាទហើយគ្នាយើងបានប្រហែលអ្នកទេ11អ្នកតិចមែនតើ រងចាំមើលគ្នាយើងតិចទៀតសិនចាំបាន11នេះយើងអញ្ចឹងតែយើងអាចសំណេះសំណាលលេងតិចសិនទៅបាទហើយរឿងដែលចម្បងហើយម្សិលមិញឃើញបានចូលជាមួយអ្នកគ្រូគាត់បានជជែកនិយាយល្អដែរគាត់ចែករំលែកបានច្រើន something new តកតងជាមួយនឹង digital ក៏ទៅចែកច្រើនមែនទែនបាទម្សិលមិញហ្នឹងហើយជួបថ្ងៃទី1ម្សិលមិញមាន ចំណាប់អារម្មណ៍យ៉ាងម៉េចដែរហើយរហូតមកដល់ពេលនេះមានមតិយោបល់អីអាចលើកឡើងណាអាច ហើយថ្ងៃនេះគឺខ្ញុំនឹងចែករឿងពីវត្ថុបំណងមួយចំនួនណាតាមយើងពលម្នាក់ម្នាក់មកសិតតែមានគោលបំណងអីហើយប៉ុន្តែសម្រាប់ខុសយើងក៏នៅមានកម្រិតមានន័យថាវាមានលក្ខណៈនៅក្នុងការដែលយើងផ្ដល់នៅក្នុងដំណាក់កាលទី1នេះចឹងហើយបានថាថ្ងៃនេះប្រហែលជាអាចមុននឹងចាប់ផ្ដើម ឬក៏ខ្ញុំនឹងបង្ហាញពីគោលបំណងវត្ថុបំណងនៃខុសនឹងហើយយោសូមអឺគោលបំណងរបស់អឺសិក្ខាកម្មយើងខ្ញុំនិយាយថាសិក្ខាកម្មណាព្រោះអ្វីដែលនិយាយនៅក្នុងនេះគឺមិនមែនជាលក្ខណៈសិស្សទេបាទព្រោះជាខុសជំនាញអញ្ចឹងខ្ញុំប្រើពាក្យថាសិក្ខាកម្មសមាជិកភាពចូលរួម តែស្ដាប់មើលឮសំឡេងរំខានទេអឺឬក្មេងក្មេងនៅក្រោយតិចតួចដែរលោកគ្រូបាទក្មេងទាំងក្មេងទាំងចាស់ព្រោះដោយសារតែកាពិតទៅខ្ញុំត្រូវចាប់ផ្ដើមពីដំបូងទៅប៉ុន្តែដោយសារតែ បនខួបគម្រប់ខួប100ថ្ងៃម្ដាយអញ្ចឹងខ្ញុំធ្វើប្រហើយម្សិលមិញពេលព្រឹកអញ្ចឹងចំមកពេលយើងតែម្ដងអញ្ចឹងក៏ មិនបានតែចូលរួមតែជជែកទាំងអស់គ្នាណែនាំខ្លួនជជែកស្គាល់ទាំងអស់គ្នាណាតែទៅពេលមានការរវល់ហើយឥឡូវនេះនៅខេត្តឡោយទេមិនទាន់បានឡើងទៅភ្នំពេញទេចឹងចឹងហើយនៅក្មេងក្មេងចាស់ចាស់ច្រើនជជែកគ្នានៅផ្ទះបុណ្យហ្នឹងកន្លែងកន្លែងស្ងាត់តិចវាបបាក់ដែរទៅកន្លែងស្ងាត់វាទៅវាលនៅក្នុងតែទទួលបានច្បាស់ទទួលអីទទួល បាទបាទឲ្យទៅបានច្បាស់បាទអូខេខ្ញុំឲ្យថារំខានហើយស្ដាប់ច្បាស់ទៀតបាទប៉ុន្តែអាឧបករណ៍ microphone computer អីផ្សេងផ្សេងហ្នឹងអាហ្នឹង តាមខ្លួនរហូតអាហ្នឹងគួរជីបចាំបាច់គួរឥឡូវខាង online គេត្រូវការប្រើហ្នឹងបាទចឹងទៅណាស្ពាយ microphone ស្ពាយ laptop ឡើង សពងសុពីតាមហ្នឹងហើយហើយ laptop ឥឡូវខូចខូច speaker តោ speaker ទូចមួយ ដាក់បន្ថែមតោះចឹងឥឡូវបំណងសម្រាប់អឺពួកខ្ញុំបានទទួលបានព័ត៌មានមួយចំនួនហើយពីអ្នកគ្រូដែលគាត់បានចែកម្លែកកាលពីសប្តាហ៍កាលពីម្សិលមិញ គាត់បានចែកម្លែកពីព័ត៌មានរបស់សមាជិកយើងដែលបានចូលរៀនបាទអញ្ចឹងនៅមានអ្នកខ្លះក៏មកពីបណ្ដាខាងគណនេយ្យខ្លះមកពី management ខ្លះមកពី IT solution នេះសិតតែជាជំនាញអញ្ចឹងហើយបានថាអ្វីដែលខ្ញុំចង់ លើកឡើងដំបូងមុនពេលដែលយើងចាប់ផ្ដើមព្រោះមានស្គាល់មានអីខ្ញុំបានតាមដានវីដេអូមិនសិលមិញដែរខ្ញុំយកមិញខ្ញុំនៅមើលរហូតដល់តែអឺពីដើមរហូតទៅដល់ចប់ដែរអញ្ចឹងឃើញតែព័ត៌មានមួយចំនួនដែលគួបសំហើយអ្វីដែលជាតម្រូវការបន្ថែមពាក់ព័ន្ធជាមួយខុសនឹងការសំណុំពរអីផ្សេងផ្សេងនឹងពោះសំណុំពរអឺបើ ផ្អែកទៅតាម cost របស់យើងក៏មានហើយចំណុចណាដែលខ្ញុំទាំងពីរអ្នករវាងអ្នកគ្រូជាមួយនឹងខ្ញុំអាចជួយបន្ថែមដើម្បីឲ្យវាអឺទទួលបានលទ្ធផលជាផ្លែផ្កានៅក្នុង cost នេះក៏ជារឿងមួយដែលល្អប្រសើរដែរហើយពួកខ្ញុំទាំងពីរអ្នកនឹង work out បន្ថែមព្រោះមិននៅក្នុងនេះនេះគឺមិនមែនជាការបរិញ្ញាពិតប្រកប100%ទេ មានន័យថាជាការចាយចម្លែកនឹងឯជាការចាយចម្លែកចំណេះដឹងដែលពួកយើងមាន រវាងអ្នកគ្រូជាមួយនឹងខ្ញុំ ដើម្បីអាចជាបទពិសោធន៍ថ្មីអាចជាបទពិសោធន៍ចាស់របស់បងប្អូនយើងនៅក្នុងក្រុមនៅក្នុងនៅក្នុងថ្នាក់ចឹងហើយមិនថាវាគួបផ្សំជាមួយនឹងដែរខ្ញុំចង់ឲ្យមាន សំណុំពរឬក៏មានអីផ្សេងផ្សេងដែលយើងអាច offer បាន តាមលទ្ធភាពដែលយើងធ្វើទៅបានអញ្ចឹងជាចំណុចនៃសំណុំពរព្រោះ background ម្សិលមិញបានតែចែកហើយប៉ុន្តែខ្ញុំចង់បានបន្ថែមទៅលើ ពាក់ព័ន្ធជាមួយអលទ្ធផលរំពឹងទុកដែលយើងចង់បានតាក់ទងជាមួយនឹងខុសហ្នឹងហើយមួយទៀតគឺពាក់ព័ន្ធគ្នាជាមួយនឹងអឺចំណងដែលខ្លួនឯងចង់បានព្រោះពាក់ព័ន្ធជាមួយនឹងខុសនឹងការរំពឹងទុកអានេះវារឿងផ្សេងពីរផ្សេងគ្នាអញ្ចឹងចង់ឲ្យសមាជិកយើង លើកម្នាក់បន្តិចម្នាក់បន្តិច ដែលនេះហើយហើយចាំមើលខ្ញុំទាំងពីរនាក់នឹង work hard បន្ថែមថាតើយើងអាច offer អ្វីឲ្យកាន់តែល្អប្រសើរឥឡូវបើថាប៉ុន្តែបើច្រើនពេកក៏ជារឿងមួយដែរ យើងពិចារណាដែរប៉ុន្តែគាត់ណាថាលើក ទៅចំណុចដែលយើងអាច offer បានព្រោះរយៈពេលនៃការដែលយើងទទួលអឺការចែកម្លែកទាំងអស់នេះ គឺមាន45ម៉ោងទេ នៅក្នុងខណាបាទចឹងឥឡូវជជែកគ្នាតិចសិន បាទរងចាំ គ្នាតាមមតែបានជុំដែរលើ12នាក់ដែរម្សិលមិញប្រហែលជាចូលបានមិនច្រើនដែរទេតាមមើលទៅ បានប្រហែលប្រមាណនេះដែរសមិញស៊ូមនេះអឺជួយកាពិតបងប្អូនយើងជួយដាក់ display name ផងដាក់ឈ្មោះតាមយើងនេះហ្នឹងទៅសំណុកដែរព្រោះខាងយើង record ទៅឃើញដឹងថាមាន attendant អ្នកខ្លះបានចូលរួមចូលរួមកម្រិតណាអីចឹងទៅអាហ្នឹងព្រោះ ចុងក្រោយគឺមានខុសសម្រាប់សម្រាប់វាតម្លៃខុសដែរបើសិនជាបងប្អូនយើងអាចបានចូលរួមចូលរួមដែរប៉ុន្តែចូលតិចតួចឬក៏អីបបាអញ្ចឹងបាទចារ៉ាបាទបងជួយបិទមូតផងបងជួយបិទមូតផងបាទបាទបាទ អូខេតាស់ចឹងឥឡូវជាដំបូងបាទមុននឹងការចាប់ផ្ដើមការពិតជាបានចាប់ផ្ដើមខ្លះហើយប៉ុន្តែថ្ងៃនេះខ្ញុំចង់ដឹងបន្ថែមពីពីចំណុចហ្នឹងដែរពីចំណុចដែលពាក់ព័ន្ធនេះជាមួយនឹងអឺការរំពឹងទុកហើយជាមួយនឹងសំណុំពរដែលបងប្អូនយើងចង់បានបាទហើយមុននឹងខ្ញុំបង្កាយទៅលើខុសបន្ថែមទៀតបាទអូខេហើយខ្ញុំមិនបានបើក នេះណាវាកាមេរ៉ាវានេះបាទហើយបន្ទប់ស្ថានភាពបន្ទប់បានភ្លឺខ្លួនឯងល្ងិតដាក់កាមេរ៉ាមកល្ងិតនេះអូខេអញ្ចឹងអាចផ្ដើមចេញពីអឺខ្ញុំ share screen share screen ឃើញរូបទាំងអស់គ្នាតាមលំដាប់លំដោយតែម្ដងទៅឬក៏ស្ម័គ្រចិត្តបងអាច អាចបានដែរស្ម័គ្រចិត្តតាមបាទជម្រាបសួរលោកគ្រូបាទបាទបាទខ្ញុំឈ្មោះយុទ្ធហៅហៅខ្លីហៅយុទ្ធបាទសប្តាហ៍ខ្ញុំធ្វើការនៅធនាគារពាណិជ្ជមួយបាទបាទបន្ត បាទអរគុណច្រើនបាទមាន មានគោលបំណងចង្ការរំពឹងទុកតព័ន្ធជាមួយខុសនិងសំណុំតអីមានទេអឺការរំពឹងទុកដែលខ្ញុំចូលរៀនវគ្គនេះគឺដោយសារតែយើងគិតថាឥឡូវនេះ សង្កេតឃើញអឺ digital marketing ហ្នឹងគាត់មានសន្ទុះខ្លាំងបានន័យថាអាជីវកម្មប្រភេទណាក៏ត្រូវការការផ្សព្វផ្សាយតាមរយៈ digital អញ្ចឹងណាលោកគ្រូ បាទអញ្ចឹងអឺខ្ញុំរំពឹងទុកថាក្រោយពីរៀនវគ្គនឹងហើយ គឺយកអាចយកមកប្រើនៅក្នុងការងាររបស់ខ្ញុំនៅខាងផ្នែកធនាគារនឹងបានបាទអរគុណបាទបាទបាទបាទសូមបន្តទៀតចាសសួស្តីលោកគ្រូខ្ញុំឈ្មោះធានីបាទ ខ្ញុំរងខ្ញុំធ្វើការងារក្រុមហ៊ុនឯកជនមួយខ្ញុំផ្នែក sale ជាមួយនឹង operation អញ្ចឹងខ្ញុំក៏ចង់ស្វែងយល់បន្ថែមទាក់ទងនឹង digital marketing ដោយសារឥឡូវនេះតាំងពី covid មក work flow ហើយក្រៅពីធ្វើការក៏ខ្ញុំមាននៅ page online មួយដែរអញ្ចឹងខ្ញុំចង់សិក្សា detail ពី digital marketing បន្ថែមទៀតដើម្បីជួយទាំងការងារផងជួយទាំង business ខ្លួនឯងផងបាទបាទបាទបាទ អូខេតោះបន្តទៀតអឺជំរាបសួរលោកគ្រូអឺនឹងមិត្តរួមត្រាទាំងអស់គ្នាលោកគ្រូឮខ្ញុំអត់លោកគ្រូបាទឮច្បាស់បងឮច្បាស់បាទអញ្ចឹងខ្ញុំសូមណែនាំខ្លួនបន្តិចដែរលោកគ្រូខ្ញុំឈ្មោះសឿនមីអឺសប្តាហ៍ខ្ញុំជាបុគ្គលិករបស់អង្គការទស្សនពិភពលោកនៅខេត្តព្រះវិហារជាមន្ត្រីស្រុកសំរុទីផ្សារហើយអឺគោលបំណងដែលខ្ញុំរៀនវគ្គនេះដោយសារអឺដូច បងបងមុនមុនដែលគាត់បានបង្ហាញដែរមានថាចង់យល់ដឹង កាន់តែជ្រៅជាមួយ នឹង ផ្នែក digital marketing ដែលយើងមើលសពថ្ងៃហ្នឹងគឺវារីកចម្រើនខ្លាំងមែនទែនហើយជាពិសេសគឺរបៀបនៃការ design ហើយនឹងការ book page មិនមាន view ច្រើនជាងគេឬក៏មានអ្នកគេចូលចិត្តមើលច្រើនជាងគេអញ្ចឹងលោកគ្រូមានមានប៉ុណ្ណឹងលោកគ្រូបាទអរគុណច្រើនតោះបន្តទៀត សួរលោកគ្រូបាទជំរាបសួរចាខ្ញុំឈ្មោះសម្បដែតសប្ងៃប្រកបរបរអាជីវកម្មភោជនីយដ្ឋានលោកគ្រូបាទអាជីវកម្មផ្ទាល់ខ្លួនចាអាជីវកម្មផ្ទាល់ខ្លួនបាទបាទចាហើយរំពឹងថានឹងយកវគ្គសិក្សានេះប្រើប្រាស់ក្នុងការផ្សព្វផ្សាយម្ហូបអាហារតាមអនឡាញដូចក៏ដូចជាសម្រាប់ភោជនីយដ្ឋានលោកគ្រូបាទបាទបាទចាអរគុណលោកគ្រូ តោះបន្តទៀតបាទជំរាបសួរលោកគ្រូជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះសុកបញ្ញាបច្ចុប្បន្នធ្វើការនៅក្រុមហ៊ុនឯកជនមួយផ្នែកមហូបអាហារខ្ញុំចូលរួមនៅក្នុងវគ្គនេះដើម្បីយល់ដឹងបន្ថែមពី new form of marketing ដែលជា digital marketing អរគុណបាទបាទអូខេតោះបន្តទៀត គ្នាយើងបន្តិចតែមិនអីទេបាទជំរាបសួរលោកគ្រូនិងបងបងរួមថ្នាក់ទាំងអស់គ្នាខ្ញុំឈ្មោះវិរៈអឺរងថ្ងៃខ្ញុំកាន់ខាងផ្នែក design ខាង media ហើយខ្ញុំមកសិក្សាវគ្គនេះដើម្បីយើងតែយើងមានន័យថាចង់បានចំណេះដឹងពីផ្សារបន្ថែមដើម្បីយើង design ទៅឲ្យចំទឹកដៅដែលដែលយើងចង់បានបាទអរគុណបាទបាទអូខេអរគុណច្រើនតាប់បន្តទៀត បាទបន្តអឺជំរាបសួរលោកគ្រូនិងសួស្តីមិត្តរួមទាំងអស់គ្នាខ្ញុំឈ្មោះហេងបូរីខ្ញុំជាបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនឯកជនមួយហើយការរំពឹងទុកឲ្យខ្ញុំរៀនតែខ្ញុំមករៀនវគ្គក្នុងខ Digital Marketing នេះខ្ញុំក៏គាត់ចង់ដឹងពីការធ្វើ marketing នៅ ក្នុង ទស្សវត្សទស្សវត្សចុងក្រោយនិងត្រៀមខ្លួនសម្រាប់ ការធ្វើ marketing នៅពេលខាងមុខអរគុណហើយជួបជួបជាមួយនឹងអ្នកគ្រូម្សិលមិញគាត់ចែកម្លែកច្រើន ទៅលើរឿង digital ម្សិលមិញហ្នឹងចំណាប់អារម្មណ៍យ៉ាងម៉េចដែរអូចំពោះចំណាប់អារម្មណ៍ទៅលើការរៀនពីម្សិលមិញអឹមចំពោះខ្ញុំផ្ទាល់វាថ្មីសម្រាប់ខ្ញុំមែនទែនដោយសារខ្ញុំបានវាខ្ញុំអាចបានរៀនពីមុនទេ ហើយអ្វីខ្ញុំអាចរៀនពីម្សិលមិញ គឺធ្វើខ្ញុំបានយល់ច្រើនពីរបៀបរបបរៀបសរសេរឬក៏រៀបរៀបនៃការធ្វើទីផ្សារនៅលើប្រព័ន្ធ digital និងនឹងការត្រៀមខ្លួនសម្រាប់នឹងការដឹង ពីការត្រៀមខ្លួនឲ្យយើងឲ្យយើងដឹងពីវាយើងត្រូវត្រៀមខ្លួន នៅពេលខាងមុខដែលយើងគូធ្វើមិនជាមួយនឹង generation ក្រោយបាទអរគុណច្រើនបាទអរគុណតោះបន្តទៀត ហើយសួស្តីលោកគ្រូខ្ញុំឈ្មោះបណ្ឌិតជាបុគ្គលិកខាង Digital Marketing នៅក្រុមហ៊ុនទឹកផ្លែឈើ Yango និងភេសជ្ជៈបើកម្លាំង Boxing លោកគ្រូហើយខ្ញុំមានវគ្គនេះគឺដើម្បីចង់យល់ដឹងបន្ថែមថាឥឡូវគេ update ដល់ណាដល់ណីហើយជឿនត្រូវចំណេះដឹងឲ្យទៀតព្រោះរងថ្ងៃខ្ញុំធ្វើការលើផ្នែកហ្នឹងដែរអញ្ចឹងបាទអញ្ចឹងមានន័យថាតាមដានព័ត៌មានពីដើមមកច្រើនហើយ ចង់បាន something new ហើយបើមានចំណុំពឬក៏មានកលឹះអីបន្ថែមអាចជាចំណុចចែកម្លែកទៅឲ្យគ្នាយើងដែរព្រោះខ្ញុំចង់ចងក្រងគំនិតរបស់ខ្ញុំខ្ញុំចង់ចងក្រងសម្រាប់ក្រុមទី1យើងជាក្រុមដែលឈានមុខគេក្នុងការចាប់យកឱកាសទីផ្សារឬក៏ការអភិវឌ្ឍខ្លួន នៅក្នុងនឹងអញ្ចឹងហើយបានថាពេលនេះបាទខ្ញុំចង់ឲ្យបងប្អូនដែលលើកជាសំណុំពរឬក៏ចំណុចដែលយើងអាច offer បានគឺយើងព្យាយាម offer ឲ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបានព្រោះនៅក្នុងនឹងមានតាំងពីអឺ task work ដែរសម្រាប់ការបញ្ចប់របស់យើងក៏ដូចជានៅពេលដែលយើងកំពុងតែរៀនហ្នឹងมันគ្រាន់តែជាការចាប់យកចំណុចនៃចំណេះដឹងគ្រាន់តែថាអូមកស្ដាប់ពួកខ្ញុំជជែករឿងអឺ និន្នាការក្នុងពេលបច្ចុប្បន្នឬក៏ឈ្មោះទៅថ្ងៃអនាគតទេក៏ជាចំណុចដែលយើងថាយើងត្រូវ អនុវត្តអ្វីឲ្យសមស្របជាមួយនឹងនិន្នាការក្នុងបរិបទប្រទេសយើងដែរអានេះជាចំណុចដែលយើងត្រូវគិតចឹងហើយបានថាមានសំណុំពោអីហើយជាអ្នកខ្លះគាត់អ្នកដែលអនុវត្ត ក្នុងពេលដែលកំពុងតែអនុវត្តអ្នកដែលគាត់ត្រៀមនឹងអនុវត្ត អ្នកដែលមិនទាន់អនុវត្តអញ្ចឹងក្នុងចំណោមនេះគឺជួបគ្នាដែលខ្ញុំស្ដាប់មើលហើយបង្ហាញទ្រូទ្រូនេះគឺមាន3ប្រភេទនឹងឯងអញ្ចឹងហើយ បានថាក្នុងចំណោម3ប្រភេទនេះគឺអាចសហការគ្នាក្នុងការរៀបចំឬក៏ការចែកចម្លែកទៅលើចំណេះដឹងដែលដែលថាបងប្អូនដែលគាត់ព្យាយាមមានដែលបានធ្វើហើយមានចំណុចប្រឈមឬក៏ចំណុចអីផ្សេងផ្សេងដែរអឺ អនុវត្តកន្លងមកអាចចែកម្លែកទៅឲ្យបងប្អូនយើងដែលត្រៀមជាមួយនឹងបងប្អូនយើងដែលទឹកទៅចាប់ដើមអាហ្នឹងឯងចឹងជាពិសេសខាងលោកមនិតបាទចឹងបើអាចព្រោះជាបច្ចុប្បន្នដើរពីដើមរហូតដល់ពេលបច្ចុប្បន្ននេះគឺជួបជាមួយនឹងបញ្ហាប្រឈមជាច្រើនអញ្ចឹងខ្ញុំគិតគិតថាជាចំណុចដែលយើងអាចចែកម្លែកចំណេះដឹងគ្នាទៅវិញទៅមកនៅក្នុងនឹងដែរបាទតោះបន្តទៀត បាទជំរាបសួរអ្នកទាំងអស់គ្នាហើយជំរាបសួរលោកគ្រូផងដែរខ្ញុំសំមិញអត់ទាន់បាន introduce ណែនាំទេដោយសារចូលមកយឺតតិចអញ្ចឹងខ្ញុំឈ្មោះសំបូបច្ចុប្បន្នជា freelancer ក៏ដូចជា food content creator ហើយមកសិក្សានេះចង់ស្វែងយល់បន្ថែមទៅលើ digital marketing ថានៅក្នុងពិភព digital marketing ហ្នឹងវាមានអីដែលយើងត្រូវសិក្សាបន្តទៀតអញ្ចឹងណា ហ្នឹងហើយសង្ឃឹមថាបានរៀនច្រើនពីខាងវគ្គសិក្សានេះអរគុណច្រើនបាទបាទអរគុណតោះបន្តទៀតបាទជំរាបសួរលោកគ្រូ បាទបាទបាទមានសួរបាទខ្ញុំឈ្មោះពន្លកខ្ញុំ ធ្វើការផ្នែកសែនៅខាងក្រុមហ៊ុនកាមេរ៉ាសុវត្ថិភាព លោកគ្រូនិយាយទៅខ្ញុំអត់មានអីត្រូវនេះទេសានេះជាមុខវិជ្ជា ថ្មីសម្រាប់ខ្ញុំតែម្ដងហើយនឹងសង្ឃឹមថានឹងបានបទពិសោធន៍នឹងជំនាញផ្សេងផ្សេងដែលត្រង់នឹង digital marketing ចំពោះអឺរបស់លោកគ្រូខាងលោកគ្រូនិង ខាងបងបងរួមថ្នាក់ទាំងអស់គ្នាបាទអរគុណច្រើនគ្រូ បាទអរគុណតាមានបន្តទៀតខាងលោកវិរៈសេរីវិរៈហើយមិញណាបាទរួចហើយលោកគ្រូជំរាបសួរលោកគ្រូខ្ញុំឈ្មោះផល្លា បាទបាទផល្លា ចា good morning លោកគ្រូអឺសប្តាហ៍ថ្ងៃនេះខ្ញុំធ្វើការឲ្យ agency មួយហើយខ្ញុំមានភ្ញៀវជាច្រើនណាដែលគាត់ focus ទៅលើ digital marketing ណាអឺបកសោខ្ញុំគឺ traditional marketing លោកគ្រូអឺហើយខ្ញុំចង់ learn ពី strategy មួយណាដែល effective ហើយចង់ដឹងពី2022ហ្នឹងគឺ digital trend យើងមានអីខ្លះណាហើយ focus ខ្ញុំគឺខ្ញុំចង់អឺខ្ញុំចាប់អារម្មណ៍ពីរឿង SEO ហើយនឹង Google Analytics ចា៎ បាទអូខេពីរចំណុចសំខាន់អូខេអរគុណច្រើនបើសិនជាមានអ្នកដឹងទៅលើ key មួយចំនួនផ្សេងទៀតដូចជា ខាងដូចលោក មនិតឬក៏មានអឺបងប្អូនយើងផ្សេងទៀតដែលគាត់ដឹងពី key មួយចំនួន អាចប្រផុសបានព្រោះជាចំណុចដែលយើង អាចធ្វើទៅបាន បើសិនជាយើងអឺ offer តាមលទ្ធភាពហ្នឹងណា ហ្នឹងពោះប៉ុន្តែបើពេលវេលាយើងមិនស័កសមអាហ្នឹងវាពិបាកដែរប៉ុន្តែបើសិនជាមានចំណុចដែលលើកឡើងដូចចំណុចដែលបងផល្លាគាត់បានលើកឡើងនេះជារឿងដែលល្អដែរបាទអញ្ចឹងសម្រាប់អ្នកថ្មីដែលថ្មីសុទ្ធអាហ្នឹងជារឿងមួយដែលយើងចាប់ទទួលយក មានប្រមាណទទួលប៉ុណ្ណឹងប៉ុន្តែសម្រាប់អ្នកដែលមានបទពិសោធន៍កន្លងមកហើយគឺយើងអាចអឺប្រផុសទៅលើគំនិតផ្សេងផ្សេងបាទអូខេអញ្ចឹងអឺ មានទៀតទេខ្ញុំមិនបាន take note ឈ្មោះទេបាទខាងលោកវិចិត្រមានទៀតបាទតោះបន្តបាទជំរាបសួរលោកគ្រូហើយសូមជំរាបសួរដល់បងប្អូនមិត្តរួមថ្នាក់ទាំងអស់ខ្ញុំបាទឈ្មោះកឹមវិចិត្រហើយបច្ចុប្បន្ននេះគឺយើងមានជា agency ក្នុងការផ្ដល់សេវា digital marketing តែម្ដងអញ្ចឹងលោកគ្រូបាទបាទតែ like ដោយសារតែយើងឃើញថាឥឡូវហ្នឹង ការផ្សព្វផ្សាយដែលពេញនិយមសម្រាប់ខ្មែរយើងគឺយើងប្រើទៅលើ social media ជាពិសេសគឺ Facebook តែម្ដងណាបាទតែ like ក្នុងរយៈពេលដែលពួកយើងធ្វើការជាមួយ Facebook ច្រើនយើងមើលឃើញថាការផ្សព្វផ្សាយទៅលើប្រព័ន្ធ social media Facebook នេះគឺចំណាយច្រើនដែលធ្វើឲ្យអ្នកដែលគាត់រកស៊ីទៅតាមបណ្ដាអនឡាញមួយចំនួនហ្នឹង គឺគាត់ខាតបង់ក្នុងការធ្វើការចំណាយទៅលើការផ្សព្វផ្សាយជាមួយនឹង Facebook ដូចយើងមើលឃើញថាមាន social media និងបណ្ដាញផ្សេងផ្សេងហ្នឹងដែលអាចនៅមានតម្លៃធូរថ្លៃជាង Facebook រហូតដល់5ដងក៏ប៉ុន្តែដើម្បីឲ្យកាន់តែជ្រាបច្បាស់ទៅលើកិច្ចការងារហ្នឹងគឺដោយសារតែឃើញប៉ុស្តិ៍របស់ខាង CKCC ដែលរៀបចំដោយ CKCC ដែលមានលោកគ្រូអ្នកគ្រូហើយតែបាន ប្រទេសយើងមើលឃើញថាប្រហែលជាមានអ្វីដែលថ្មីពិសេសដែលអាចឲ្យពួកខ្ញុំនឹងយកទៅពង្រឹងភាពទៅលើជំនាញដែលពួកយើងកំពុងតែមានស្រាប់អញ្ចឹងលោកគ្រូបាទបាទអញ្ចឹងការសិក្សានឹងចូលរួមថ្ងៃនេះគឺរំពឹងថានឹងមានអ្វីដែលពិសេសដែលពួកខ្ញុំនៅចន្លោះប្រហោងអត់ទាន់មានគ្រប់គ្រាន់ដើម្បីយកទៅបំពេញនៅអ្វីដែលជាសេវាកម្មដែលយើងមាននៅប្រទេសកម្ពុជាអញ្ចឹង ហ្នឹងហើយក៏ការចូលរួមក៏សង្ឃឹមថានឹងបានស្គាល់បងបងឬក៏បងប្អូននៅក្នុងការសិក្សារៀនសូត្រថ្ងៃនេះឃើញថាមានចំនួនផ្សេងៗគ្នាច្រើនគឺយើងអាចលើកវាទៅវិញទៅមកអញ្ចឹងជាចុងក្រោយខ្ញុំមានតែប្រហែលចំណុចហ្នឹងទេហើយនៅថ្ងៃនេះគឺបានសូត្របន្ថែមនៅអ្វីថ្មីស្មិញគឺពីអ្នកគ្រូហើយដែលយើងរៀន marketing មាន4ចំនួនរហូតដល់5ចំនួន5.0នេះ ហើយនៅថ្ងៃនេះប្រហែលជាមានអ្វីដែលលោកគ្រូថែមទៀតបាទអញ្ចឹងខ្ញុំមានប៉ុណ្ណេះអរគុណច្រើនលោកគ្រូបាទបាទបាទអរគុណបាទបាទនៅក្នុងយើងនៅក្នុងថ្នាក់មានអ្នកមិនតន់បាននេះទេ លោកអឺតារាហើយបងជំរាបសួរលោកគ្រូខ្ញុំឈ្មោះចិន្តាមានិត បាទបាទបន្តបងអរគុណបាទធ្វើការនៅស្ថានទូតថៃផ្នែកបកប្រែភាសាថៃអឺខ្ញុំអត់ស្គាល់អ្វីជា marketing ទេហើយក៏អត់ដែរធ្វើការជាមួយ marketing ដែរគ្រាន់តែថា digital marketing គឺជាមុខជំនាញដែលថ្មីហើយធនធានមនុស្សក៏មានការខ្វះខាតហើយក៏ចង់ស្វែងយល់ដែរអំពីមុខជំនាញនេះអាចថាដើម្បីសម្របជាមួយនឹងយុគ សម័យថ្មីដែលដែល ត្រូវការប្រព័ន្ធ digital នឹងហើយអាចថានឹងជួយឲ្យ បង្កើននៅចំណេះជំនាញក្នុងការធ្វើអាជីវកម្មថ្មីថ្មីបានអរគុណលោកគ្រូបាទអរគុណច្រើនចឹងអឺមិនច្បាស់ថាអស់ទេពួកខ្ញុំអត់បាន take note បើបាន នៅអាចលើកឡើងបន្ថែមបាទមុនពេលដែលយើងជំរាបសួរលោកគ្រូបាទបាទបាទតោះខាងជំរាបសួរលោកគ្រូហើយជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះឧត្តមហើយសប្តាហ៍ខ្ញុំធ្វើបារីស្តានៅហាងកាហ្វេមួយហើយខ្ញុំក៏មានរៀន graphic design ផងដែរហើយមូលហេតុដែលខ្ញុំចូលរៀនវគ្គ digital marketing នេះគឺខ្ញុំចង់ចេះ digital marketing នឹងហើយចង់ចាប់ជំនាញ ផ្នែក digital marketing នៅថ្ងៃអនាគតបាទបាទអូខេហ្នឹងហើយអរគុណច្រើនហើយបាទពាក់ព័ន្ធគ្នាជាមួយនឹងការដែលជជែកនេះវាសិតស្ថិតនៅក្នុងគោលដៅរបស់យើងដែលមាន key specific មួយឬក៏ពីរដែលប្លែកដែលខាងបងផល្លាគាត់លើកឡើង បងស្រី ខាងផល្លាបងផល្លា ក៏លើកឡើងពី key specific ទៅលើផ្នែក digital មាន tool analyze នៅ Google analyze ហ្នឹងគឺជាចំណុចដែលសំខាន់បន្ថែមបាទអញ្ចឹងជាចំណុចហ្នឹងហើយផ្សេងផ្សេងទៀតគឺជាចំណេះដឹង បាទនៅមានទៀតទេបងប្អូនយើង ដែលមិនទាន់បានឆ្លើយឆ្លើយតប អូខេបាទខាងអឺលោកសម្បូរបាទស្រីបាទស្រីលោកគ្រូសម្បូរស្រីលោកគ្រូសម្បូរស្រីអូអស្រី លោកគ្រូស្រីមិនស្រីស្រើយបាទបាទតកូលស្រើយបងណាបាទបាទបាទលោកគ្រូបាទតាមលោកសម្បូរស្រី បាទជាស្រី អូខេនឹងជាគណិតយោបល់បន្ថែមនឹងយើងនឹងយកព័ត៌មានទាំងអស់នេះខ្ញុំទៅ ពិភាក្សាបន្ថែមទៀតទៅលើចំណុចនៃការដែល ប្រមូលព័ត៌មានពី បងប្អូនយើង ថាតើយើង អាច offer អ្វីក្រៅពីនឹងតោះឥឡូវយើងជជែកបន្តិចតពន់ជាមួយនឹងអឺខុសយើងបាទប៉ុន្តែមុននឹងដល់បាទឥឡូវជជែកបន្តិចដែរសម្រាប់ ខ្ញុំបាទខ្ញុំឈ្មោះ សំចម្រើនហើយឈ្មោះជាភាសាអង់គ្លេសអត់មាន O ទេជាទូទៅ គឺមាន O បាទឈ្មោះចម្រើនហ្នឹងគឺមាន O ហើយអាជីពអាជីពដែលជាអាជីពស្តង់ដាបាទអាជីពស្តង់ដាហ្នឹងគឺអាជីពចាយចម្លែកបាទជាអ្នកចាយចម្លែក ជានិយាយនិយាយរួមសាមញ្ញគឺគ្រូ បាទគ្រូហើយខ្ញុំក្របកាន់គ្រូជាមន្ត្រីរាជការហើយគ្រូសាកលវិទ្យាល័យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញហ្នឹងបាទហើយជំនាញដែលពាក់ព័ន្ធហើយគឺ គ្រប់គ្រងពាណិជ្ជកម្មបាទពីខាងដើម បើបរិញ្ញាបត្រវិញ គឺបរិញ្ញាបត្រគណិតវិទ្យា ប៉ុន្តែ master យក MPA Public Administration នេះខាងហើយជាមួយនឹង master មួយទៀតគឺ MBA ដែលរៀននេះរៀននៅស្រុកខ្មែរហើយសម្រាប់ Public Admin នេះគឺទៅរៀននៅ ចិនហើយគោលបំណងដែលខ្ញុំទៅរៀននៅចិនគឺទៅស្វែងយល់បន្ថែមពាក់ព័ន្ធគ្នាជាមួយនឹង digital ប៉ុន្តែខុសជំនាញដែលយើងទៅរៀនប៉ុន្តែចំណុចដែលរៀនបានយើងរៀនតាមបច្ចេកទេសផ្សេងគាត់ណាសញ្ញាបត្រយើងគឺផ្នែក public admin បាទផ្នែករដ្ឋបាលសាធារណៈហើយតើមើលនៅក្នុងជើងនៃការគ្រប់គ្រង របស់ប្រទេសចិនជាមួយនឹងការរស៊ីវាខុសប្លែកគ្នាមែនតើពាក់ព័ន្ធជាមួយនឹងប្រទេសចិន បាទប្រទេសចិនខ្ញុំនិយាយនេះតិចចុះពេលដែលខ្ញុំទៅហេតុអីបានថាខ្ញុំទៅយក PA ប៉ុន្តែ ទៅសិតទៅទៅស្វែងយល់ទៅលើអឺ business concept ឬក៏ business side នៅក្នុងប្រទេសចិនទៅវិញអញ្ចឹងជាចំណុចដែលខ្ញុំចាប់អារម្មណ៍តង់ថាហេតុអីទី1វាគុំនេះចិនគុំនេះអឺរដ្ឋបាលនៃការគ្រប់គ្រង ខុសផ្ទុយឆ្លាស់ពីការរុស្ស៊ីអញ្ចឹងការរុស្ស៊ីវាមានច្រកនៅក្នុងការផ្ដល់លទ្ធភាពទៅឲ្យសហគ្រិនអញ្ចឹងសត្វសេដ្ឋកិច្ចទីផ្សារសេរីរបស់ចិនគឺបានផ្ដល់លទ្ធភាពខ្លាំងមែនទែនក្នុងការវាយលុកទីផ្សារ នឹងជាចំណុចដែល យើងក៏បានដឹងដែរថាសន្ទុះនៅ ក្នុងអឺមុខចំនួនរបស់ប្រទេសចិន ខ្លាំងមែនទែនប៉ុន្តែការគ្រប់គ្រងបែបកុម្មុយនីសអានេះជាចំណុចដែលខ្ញុំចាប់អារម្មណ៍អញ្ចឹងខ្ញុំទៅសិក្សាផ្នែក admin public admin ទៅលើលំហនៃការគ្រប់គ្រងរដ្ឋរបស់គេហើយទៅស្វែងយល់ពីបរិបទមុខចំនួនផ្នែកសេដ្ឋកិច្ចទីសាសារីអានេះដែលជារឿង ដែលចម្លែកដែរបាទហើយ email នេះខ្ញុំហើយពាក់ព័ន្ធជាមួយនឹងប័ណ្ណពិសោធន៍នៅក្នុងការងារអឺខ្ញុំ ចេញបរិញ្ញាសាកលវិទ្យាល័យកម្រិតសាកលវិទ្យាល័យតាំងពីឆ្នាំ2009 2009 2010មកនៅបរិញ្ញាសាកលហើយប៉ុន្តែមានសាកលវិទ្យាល័យមិនមានតែបរិញ្ញាតែនឹងមួយទេមានតាមបណ្ដាខេត្តក៏មាន មានតាមអឺ នៅក្នុងក្រុងភ្នំពេញក៏មាន បាទនេះជាចំណុចហើយពាក់ព័ន្ធគ្នាជាមួយនឹងការគ្រប់គ្រងផ្នែក digital ឬក៏គ្រប់គ្រងជំនាញបើបរិញ្ញាបរិញ្ញាភាគច្រើនគឺទីផ្សារជាមួយនឹង digital នឹងឯងទីផ្សារហើយបច្ចុប្បន្នក៏ជាបរិញ្ញានៅក្នុងផ្នែកនេះ Department of International Business Management ណានៅ UPV ហ្នឹង DIBM ហ្នឹងជាមួយនឹងទេសចរដែលក្តាប់ការងារទីផ្សារជាមួយនឹង digital marketing នឹងឯងខុសដែលរៀនដែលបរៀនហើយការងារ គឺពាក់ព័ន្ធគ្នា នៅក្នុងឆ្នាំ2014 15 14 15កាន់ជា CEO នៅ ប្រតិបត្តិការអន្ទានជនបត់ នៅខេត្តបាត់ដំបងដល់ឆ្នាំ2000 2018 18 19ខ្ញុំមូមកភ្នំពេញទៅក៏លាលែងទៅឲ្យ សមាសភាពផ្សេងទៀតគាត់កាន់ទៅលាលែងពី CEO នៅក្នុងប្រតិបត្តិការទានយន្តបត់ហ្នឹងទៅបាទអញ្ចឹងផ្នែកមួយទៀតមុនពេលដែលខ្ញុំជាគ្រូខ្ញុំជា presenter នៅវិទ្យុជាតិកម្ពុជាដែលកាន់លើផ្នែកទីផ្សារដូចគ្នាជាអ្នកសម្របសម្រួលនិយាយរួមជាអ្នកដាររពាណិជ្ជកម្មយកមកផ្សាយ ហើយនឹងថតធ្វើពាណិជ្ជកម្មធ្វើប្រម៉ូអីគេថតប្រម៉ូវីដេអូហើយខ្ញុំចាប់យកជំនាញនេះរហូតរហូតមកដល់ពេលបច្ចុប្បន្នហ្នឹងហើយក៏យើងកំឡាយពីនិន្នាការពីការផ្សាយពាណិជ្ជកម្មបែបវិទ្យុការផ្សាយពាណិជ្ជកម្មបែបវិទ្យុទូរទស្សន៍មកទៅជា digital អាហ្នឹងជាចំណុចមួយដែលនិន្នាការយើងបច្ចុប្បន្នហើយស្ថានភាពនៃការដែលយើងវិវត្ត ប្រែប្រួលទៅបន្តិចម្ដងបន្តិចម្ដងពីវិទ្យុទូរទស្សន៍ដែលមកដល់ពេលក្នុងឆ្នាំ1900អឺក្នុងឆ្នាំ2000 2010 2009 2010 2011ហ្នឹងគឺខ្ញុំនៅកាន់នៅនឹងនៅវិទ្យុជាតិកម្ពុជានៅវត្តភ្នំហើយចាប់យកឱកាសនៅក្នុងការផ្សាយពាណិជ្ជកម្មនឹងឯងនេះជារឿងមួយដែលល្អសម្រាប់ការអភិវឌ្ឍ រហូតឈានមកដល់ digital បច្ចុប្បន្ននេះហើយពីនោះមកនៅពេលដែលចាប់អាជីពគ្រូរវល់តែរឿងបរិញ្ញាទីផ្សាររឿងបរិញ្ញាធ្វើផ្សាយពាណិជ្ជកម្មរឿងអីទៅក៏លែងរវល់អារឿងហ្នឹងអារឿងទៅពេលវេលាទៅពេលសន្ទើពេលវេលាទៅខាងនេះហ្នឹងទៅក៏ស្បើយខាងហ្នឹងទៅមកចាប់ខាងអាជីពជាគ្រូអញ្ចឹងចែកម្លែករហូតមកតាំងពីឆ្នាំ2000 10ពី2009 2010រហូតមកដល់បច្ចុប្បន្ននេះហ្នឹងគ្រូហើយការងារផ្សេងផ្សេង អាការងាររស់ស៊ីហ្នឹងក៏យើងមានមួយមួយទៅតាមនឹងទៅ បាទព្រោះតាមពេលវេលាមួយចំនួនប៉ុន្តែអាជីពចម្បងគឺ ចែកម្លែកទៅលើចំណេះដឹងផ្នែកទីផ្សារជាមួយនឹង business concept ហើយនឹងសហគ្រិននេះជាដើមខុសមុខវិជ្ជាដែលបរិញ្ញាណាអញ្ចឹងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញហ្នឹងបាទ ហើយរហូតមកដល់ពេលនេះបានរៀបចំជា professional course មួយសម្រាប់ CKCC យើងដើម្បីពង្រឹងបន្ថែមទៀតព្រោះនិន្នាការទីផ្សារផ្នែក digital ហ្នឹងកាន់តែរីកចម្រើនកាន់តែខ្លាំងបាទអូខេចឹងខ្ញុំចែកម្លែកប៉ុណ្ណេះហើយបើមានចម្ងល់មាន សំណួរឬក៏មានអីពាក់ព័ន្ធជាមួយនឹងអឺខ្ញុំអាចចែកម្លែកបានខ្ញុំអាចចែកម្លែកបាន ទៅលើចំណុចដែល key ព្រោះ concept ទី1គឺខ្ញុំដើរចេញពី ខាងវិទ្យុ ចេញពីវិទ្យុមកធ្វើ media បែប traditional ក៏ដូចជាបែប digital ដែរប៉ុន្តែ digital ទៅតាមលោកចិត្តកាសអាហ្នឹងដែលដែលជាលក្ខណៈអឺ traditional platform អាហ្នឹងមានវិទ្យុមានទូរទស្សន៍អាហ្នឹងយើងដឹងហើយបាទហើយដល់ពេលដល់ចូលដល់សម័យនេះសូម្បីតែវិទ្យុក៏ត្រូវឡើងទៅ digital នៅក្នុង Facebook website បាទដូចគ្នានៅក្នុងការអភិវឌ្ឍផ្នែក digital ហើយឆ្នាំ1000មកឆ្នាំ2010ហ្នឹងសូម្បីតែវត្ថុក៏ស្បើយអ្នកនេះដែរពេលហ្នឹងគឺទូទាស់វាយលុបខ្លាំងទូទាស់វាយលុបខ្លាំងនៅតាមបណ្ដាភូមិឃុំ តាមបណ្ដាខេត្តតាមបណ្ដាស្រុកមួយចំនួនវត្ថុស្បើយអ្នកស្ដាប់ហើយបើនៅក្នុងក្រុងមាន FM អានេះសិតតែជាព័ត៌មាន សម្រាប់ការអភិវឌ្ឍនៅ ក្នុង ផ្នែក digital អញ្ចឹង នៅពេលដែលការវិវត្តនិន្នាការហ្នឹងធ្វើឲ្យប្រែប្រួលដែល ខ្ញុំមិនជឿដែរថាអត់មានអ្នកស្ដាប់វិទ្យុសូម្បីតែបើវិទ្យុជាតិទៀតកាន់អត់ទៀតអ្នកស្ដាប់ទៅស្ដាប់តាមដានព័ត៌មានសង្គមដូចជា ខាងបណ្ដាវិទ្យុអន្តរជាតិដូចជាអាស៊ីសេរីដូចជា VOA ទៅអីគាត់ពួកគាត់ស្ដាប់ដល់ពេលវិទ្យុជាតិកាន់អត់ទៀតបើតាមបណ្ដាខេត្តមួយចំនួន នៅតាមទីប្រជុំជនមាន FM FM ជាតិមានដែរអញ្ចឹងគាត់អាចមាន AM មាន AM អាចចំណុចនេះដែលធ្វើឲ្យមានការប្រែប្រួលទៅលើនិន្នាការនៃអ្នកស្ដាប់ហើយទូទាស់វាយលោកចូលគេនាំគ្នាមើលទូទាស់អញ្ចឹងតាមខេត្តតាមបណ្ដាមួយចំនួន គេមានទូទាស់ស្ទើរតែគ្រប់ផ្ទះតែសុកចិត្តទិញមានសខ្មៅមានអាកាឡឺតូចតាចហ្នឹងចំនួន2000ជាងហ្នឹង គាត់ទទួលយកព័ត៌មាននៅក្នុងទូទស្សន៍តែពេលនេះទូទស្សន៍ក៏ស្ងាត់ដែរបើសិនជាគាត់នៅតែដើរលើមធ្យោបាយ traditional តែក្នុងរយៈពេល1ឆ្នាំកន្លងមកនេះទាំងទូរទស្សន៍ទាំងវិទ្យុបានអភិវឌ្ឍខ្លួនឲ្យคลายទៅជា center digital center មួយដែរដែលគាត់ដើរអញ្ចឹងអ្នកខ្លះគាត់កាន់ mobile phone ក៏គាត់អាចមើលទូទស្សន៍បាន តាមរយៈការ live នេះគាត់នៅរក្សាចំហខ្លួនឯងនៅរក្សាចំហខ្លួនឯងបានហ្នឹងការវិវត្តហ្នឹងគឺជារឿងមួយដែល សំខាន់មែនទែនហើយលោដល់ពេលនេះស្ថានភាព កាន់តែពូកញ្ជ្រោលទៅមុខទៅលើ សម័យ digital នឹងឯងអញ្ចឹង everything គេ go digital ចឹងម្នាក់ម្នាក់ទាំងពីចំនួនទាំងពីការតំណាក់តំណងគឺប្រើទៅលើប្រព័ន្ធ digital ទាំងអស់ដែលយើង អាចចាប់យកឱកាសទីផ្សារបាននេះនេះជា ចំណុចដែលយើងទៅស្វែងយល់បន្ថែមទៀតអញ្ចឹងហើយបានថា បងប្អូនយើងដែលចាប់យកឱកាសនេះគឺជារឿងមួយដែលល្អហើយនិស្សិតដែលគាត់រៀន នៅ ឆ្នាំទី3នៅសាកលវិទ្យាល័យមួយចំនួន គាត់អាចថាគាត់អត់ចាប់បានឱកាសនេះទេឬក៏គាត់ស្វែងយល់យ៉ាងម៉េចអាហ្នឹងតាមខុសគេប៉ុន្តែសម្រាប់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺគាត់មានឱកាសនឹងដែរហើយខ្ញុំបានបង្ហាញច្រើនពីឱកាសនៅក្នុងការបង្កើតអាជីវកម្មដែលចេញពីអាជីវកម្មដែលយើងធ្វើការងារឲ្យគេអាចមានឱកាសនៅក្នុងការបង្កើតអាជីវកម្មដោយខ្លួនឯងបានចឹងឲ្យតែយើងមានជំនាញសំខាន់គឺយើងមានជំនាញនឹងឯងអូខេចឹងខ្ញុំ បង្ហាញទៅលើខុសបន្តិចបាទមានអីជជែកមុនពេលដែលខ្ញុំនឹងបង្ហាញមានទេបងប្អូនយើងច្រើនមានទេគ្រូច្រើនមានបាទបាទ អូខេតោះចឹងមើល slide មើលមើលមើល file នេះខ្ញុំផ្ញើជា Word ខ្ញុំមិនបាន update ជា PowerPoint ទេបាទ course របស់យើង professional course បាទតកតងជាមួយនឹង course នេះគឺយើងតម្រូវសម្រាប់ course គឺអាចជាសហគ្រិនណាជានិស្សិតហើយជា marketing professor professional ហើយជាមួយនឹង job seeker អញ្ចឹង អ្នករៀនខុសហ្នឹងគឺលក្ខខណ្ឌ4ចំណុចនេះឯងអ្នកដែលអាចខ្លាយខ្លួនហើយយើងមានរយៈពេលតែ45ម៉ោងទេ បាទ45ម៉ោងឯងប៉ុន្តែបើចង់ឲ្យ professional កាន់តែខ្លាំងវាមានខុសផ្សេងទៀតមិនមែនថានេះទេបើថាឲ្យចង់ខ្លាយទៅជា professional តែបើយើង update អាហ្នឹងជារឿងមួយដែលយើងអាចធ្វើទទួលបានខុសនៅជំហានទី1នៅក្នុងខុសនេះការពិតជាក់ស្ដែងខុសយើង អឺបើសិនជា45ម៉ោងហើយរៀនឲ្យខ្លាយទៅជា professional តែម្ដងគឺมันអាចទេតោះតែមាន skill background ដល់ខ្លួនឯងទី1ទី2គឺអឺការអភិវឌ្ឍខ្លួនឯងលឿនបាទហើយទី3ត្រូវតែចាប់យកចំណុចបន្ទាប់បានអាចទៅរួច បាទអញ្ចឹងនៅក្នុងខុសនេះគឺ45ម៉ោងមិនគ្រប់គ្រាន់ទេ បាទព្រោះអឺដោយនិស្សិតរៀនបញ្ញាបត្រគាត់បញ្ញាបត្រ IBM គាត់រៀន45ម៉ោងដែរមកខុសប៉ុន្តែគាត់រៀនច្រើនមុខអញ្ចឹងតម្រាំតែគាត់គាត់คล้ายទៅជាសហគ្រិនអានេះយើងដឹងហើយបងប្អូនយើងសិតតអ្នករៀនចប់អីអាច ខ្លះចប់អនុបណ្ឌិត អ្នកខ្លះអាចចប់ត្រឹមបញ្ញាបត្របាទនឹងតាមតាមខ្ញុំព្យាករទេបាទអញ្ចឹងអឺឈ្មោះលេខទូរស័ព្ទហើយអ៊ីមែលជារបស់ សាលាហើយអ៊ីមែលផ្ទាល់ខ្លួនបាទអូខេអញ្ចឹងប្រភេទខុសជា professional ហើយ introduction នេះខ្ញុំបានចែកនិយាយមិញដែរណាត្រួសត្រាសប៉ុន្តែมันបានអានលម្អិតទេ នៅក្នុងហ្នឹងតែយើងមាននិន្នាការយ៉ាងម៉េចហើយខុសនេះគឺរួមដៃខុសកាពិតដំបូងគឺយើងដាក់តែមួយ ទេប៉ុន្តែក្រោយមកយើងបែកជាពីរដោយសារតែរយៈពេលយើងខ្លី យើងញែកខុសនេះទៅជាដំណាក់កាលទី1ដំណាក់កាលទី2 បាទនេះតកតងជាមួយនឹង theory ទ្រឹស្ដីជាមួយនឹងការអនុវត្តអញ្ចឹងនៅក្នុងទ្រឹស្ដីនិងការអនុវត្តនេះទ្រឹស្ដីវាមាន digital marketing មាន create digital market plan សម្រាប់យើងនៅក្នុងនេះគឺមានណាមាន SWOT analysis target group analysis content management website ណាអីចឹងអានេះសិតតែជាទ្រឹស្ដីដែលយើងយកមកហើយចឹងហើយបងខ្ញុំចង់ឲ្យបងប្អូនយើងមុននឹងតិចណា បានឲ្យលើកពីសំណុំពរថាតើយើងអាច មានអ្វីបន្ថែមឬក៏យើងអាច offer បែប practice ណាមួយអញ្ចឹងដើម្បីឲ្យបងប្អូនយើង ចាប់យកទាំងអ្នកថ្មីទាំងអ្នកត្រៀមខ្លួនទាំងអ្នកដែលមានបទពិសោធន៍ហើយដែរអញ្ចឹងណាចំណុចហ្នឹងបាទហើយនឹងចំណុច practice បាទដូចគ្នាយើងរាល់ចំណុចនៃទិសស្ដីនីមួយៗសិតតែអាចអនុវត្តបាននៅក្នុងបរិបទយើងមួយចំនួន បាទមានប៉ុន្តែគាត់ថាវា popular ទៅលើ tool មួយណាឬក៏វាអឺមិនសូវពេញនិយមសម្រាប់បរិបត្តិយើងក៏យើងអាចមើលតាមជាក់ស្ដែងទៅលើស្ថានភាពអញ្ចឹងនៅក្នុង ដំណាក់កាលទី1នេះគោលបំណងដែលយើងនឹងជួបគ្នានេះយល់ពីលក្ខណៈណានៃ digital marketing nature of digital marketing យើងមើលថាតើវាអាច replace យ៉ាងម៉េចខ្លះហើយយើងបានទៅជែកជាមួយអ្នកគ្រូម្សិលមិញបាទចូលរួមជាមួយអ្នកគ្រូឃើញគាត់បានចែកម្លែកច្រើនមែនទែនពាក់ព័ន្ធជាមួយនឹងការ update ទៅលើនិន្នាការរហូតដល់ពេលបច្ចុប្បន្នហើយ connect traditional ជាមួយ digital ហើយមួយទៀតយល់ពី existing នេះ technology tool platform អីជាដើម ដែលយើង មានហើយហើយ ការជ្រើសរើសថាគួរតែប្រើនឹងជ្រើសរើសយ៉ាងម៉េចពាក់ព័ន្ធជាមួយនឹង technology ដែលយកមក apply ចូលក្នុងស្រុកយើងដោយដែលបងអឺគឹមអីទេមិញនេះ ជាស្រ័យអត់ចាំឈ្មោះទេ ដែលគាត់នៅខាង digital ក្រុមហ៊ុន digital ដែលគាត់ជា digital firm ហើយ offer ទៅលើ service ឲ្យគេអញ្ចឹងគាត់កំពុងតែឃើញ ថាគាត់បានចែកម្លេះដែរចំណុចនេះមិញគឺ ការភេអេតទៅតាម Facebook ឥឡូវខ្លាំងមែនទែនហើយក៏ចំណាយ ខ្លាំងដែរអានេះដែលជាចំណុចតាមរយៈការចែកម្លែកហើយកន្លងមកដែលខ្ញុំប៊ូតเพจអីគឺចឹងដូចគ្នា ចាយច្រើនចាយច្រើនមែនតើហើយមួយរយៈក្រោយនេះអឺ Facebook វាអាប់ដេតច្រើនមែនតើ តាំងពី marketplace តាំងពី tool អីផ្សេងផ្សេងហើយវាព្យាយាមបូមលុយដោយសារតែ Mark Zuckerberg រាល់ថ្ងៃគាត់ឈានជើងដើរទៅមួយ step ទៀតគឺ metaverse metaverse plan របស់គាត់គឺគាត់ដើរខ្លាំងហើយគាត់បូមលុយមែនតើយកលុយហ្នឹងទៅអភិវឌ្ឍទៅលើចំណុចហ្នឹងហើយគាត់ព្យាយាមទៅ sponsor ខាងផ្នែកផ្សេងផ្សេងទៀតអញ្ចឹងចំណុចហ្នឹងដែលគាត់កំពុងតែដើរហើយហើយអឺ យើងក៏ត្រូវតែចាប់យកឱកាសនឹងដែរអញ្ចឹងចំណុច នៃ appropriate technology នេះថាតើ វានឹងប្រែប្រួលយ៉ាងម៉េចនៅក្នុងបរិបទយើងហើយយើងក៏សម្លឹងទៅលើស្ថានភាពនៅក្នុងប្រទេសដែលជឿនលឿនជាងយើងដូចជាថៃដូចជាបណ្ដាប្រទេសនៅខាងសហគមន៍អឺរ៉ុបខាងអាមេរិក ខាងអីហ្នឹងគឺយើងត្រូវសិក្សាស្វែងយល់បន្ថែមដែរបាទហើយមាន appropriate content និង platform ដែលយើងទៅប្រើបាទអញ្ចឹងនៅក្នុង លំផាសទី1ហ្នឹងគឺយើងមានគោលគំនិត និងគោលបំណងប៉ុណ្ណេះឯងបាទដើម្បីសម្រេចបានគោលបំណងនេះ យើងមាន module ចំនួន7បាទ module ចំនួន7ទី1គឺស្វែងយល់ពី introduction ពាក់ព័ន្ធជាមួយនឹង digital ដែលមានអ្នកគ្រូមានខ្ញុំអ្នកគ្រូគាត់ចូលម្សិលមិញហើយថ្ងៃនេះបាទរយៈពេល6ម៉ោងបាទនិយាយពីអឺ cost work plan ហើយថ្ងៃនេះខ្ញុំមកចែកជាងខុស work plan នឹងឲ្យយើងហើយអ្នកគ្រូគាត់បាននិយាយពីអ្វីទៅហៅថា digital marketing បាទហើយនឹងការបំលែងមួយចំនួនហើយខ្ញុំនឹងមកបន្តពីគាត់បាទនៅថ្ងៃនេះណានឹង module ទី1បាទ module ទី2គឺយើងជជែកគ្នាពី channel ថាយើង channel ឬក៏ tool ដែលយើងយកមកប្រើអញ្ចឹងនៅក្នុង module ទី2នេះគឺ សប្តាហ៍ក្រោយជួបខ្ញុំរហូតអញ្ចឹងអឺថ្ងៃសៅរ៍ថ្ងៃអាទិត្យជួបគ្នារហូតនិយាយពីនេះបន្តបាទថាតើយើងយកមួយណាយើងធ្វើយ៉ាងម៉េចចំណុចទាំងអស់ហ្នឹងគឺភាគច្រើន គឺបងប្អូន បានដឹងបាទប៉ុន្តែខ្ញុំនឹងរិះរកមធ្យោបាយបន្ថែមទៀតអញ្ចឹងឲ្យពេលខ្លះព័ត៌មាននឹងសម្រាប់អ្នកដែលគាត់ធ្លាប់ធ្វើទៅលើ digital គាត់ ដឹងច្រើនទៅលើចំណុចនឹងនិយមន័យប៉ុន្តែទៅលើ key practice អានឹងជាចំណុចមួយដែលយើងត្រូវយកចិត្តទុកដាក់ដែរចឹងហើយបានថាចំណុចខ្លះអឺយើងមិនបាន offer បានទាំងអស់ទេបាទអាច offer បានមួយឬក៏ពីរសម្រាប់តាមជំនុំពោដើម្បីដើម្បីដោះស្រាយទៅលើបញ្ហាហ្នឹងឲ្យបងប្អូនបានអឺទទួលបានជាផ្លែផ្កាដែរបាទមិនថារៀនតែទ្រឹស្ដីសុទ្ធ ទី2ទីទី3ពាក់ព័ន្ធជាមួយ នឹង digital revenue model អញ្ចឹងតាមរយៈ revenue model នេះគឺជា technique ក្នុងការដែលយើងត្រូវស្វែងយល់ពីមធ្យោបាយនៅក្នុងការដែលយើងប្រើទៅលើ tool ខាងលើនេះថាតើវាមាន ប្រភពចំណូលអ្វីខ្លះអញ្ចឹងបងប្អូនមើលឃើញថាតើអឺឱកាសនៅក្នុងការស្វែងរកចំណូលឱកាសនៅក្នុងការស្វែងរកចំណូល បែប digital ហ្នឹងវាមានប្រមាណប្រភពអ្វីខ្លះបើសិន ជាយើងបង្កើតជា website មួយថាតើយើងអាចរយប្រាក់ចំណូលបានអីខ្លះអញ្ចឹងចំណុចនេះខ្ញុំឲ្យចង់ឲ្យសម្លឹងទៅលើផ្នែកដូចជា media site មួយចំនួន នៅ ក្នុងស្រុកខ្មែរយើងដូចបងប្អូនយើងប្រហែលជាធ្លាប់តាមដានរឿងព័ត៌មាន នៅក្នុង Fresh News អញ្ចឹង យើងសម្លឹងមើលថាតើប្រភពចំណូលរបស់ Fresh New បានមកពីអីបានមកពីប្រភពណាខ្លះអានេះដែលជាចំណុចដែលយើងត្រូវស្វែងយល់ហើយចំណុចនេះគឺបង្កើតឲ្យបាន ទៅ ជាគំនិតអាជីវកម្មជាច្រើននៅក្នុងបរិបទដោយធៀបជាមួយនឹងជំនាញរបស់បងប្អូនយើងលើឃើញបងប្អូនយើង ដែលគាត់បាននិយាយថាគាត់មានជំនាញនេះគាត់មានជំនាញនេះដូចខាង barista បើសិនជាគាត់ជំនាញក្លុកស្រាគាត់ជំនាញលាយស្រាគាត់ជំនាញអីគាត់រៀបតែ studio មួយនៅក្នុងផ្ទះគាត់អាចធ្វើបានលុយរកចំណូលបានច្រើនដែរអាហ្នឹងអាហ្នឹងក៏សិតតែជាចំណុចដែលគាត់អាច go ទៅ digital ហើយគាត់អាចទទួលបានប្រាក់ចំណូលចំណុចហ្នឹងនេះអញ្ចឹងតាមរយៈ module 3នេះ គឺឲ្យយើង ស្វែងយល់បន្ថែមទៅលើចំណុចនៃការទទួលប្រាក់ចំណូល ការទទួលប្រាក់ចំណូលពីអឺ digital marketing ស្វែងយល់បន្ថែមចំណុចទី3បាទចូលដល់ module ទី3ហ្នឹងគឺ អ្នកគ្រូសាលាគាត់នឹង responsible for uh, sharing ហើយចំណុចទី module ទី4 បាទម៉ូយូលទី4បាទម៉ូយូលទី4និយាយពី online marketplace analysis នេះជាចំណុចដែលអឺត្រូវលើកឡើងនៅក្នុងការវិភាគផ្នែកទីផ្សារព្រោះពីមុនអឺ online យើងប្រើថា marketplace marketplace ដែលយើងត្រូវប្រើយើងវិភាគ បាទបាទខ្ញុំនឹងផ្ដល់ជូនពេលក្រោយបន្ទាប់ពី update ឲ្យបាន full ត្រឹមត្រូវហើយព្រោះខ្ញុំទៅ update យកមិញបន្ថែមទៀតទេបាទអញ្ចឹងការពិត material យើងត្រូវ offer មុនបាទអធិស្ឋានដោយសារតែដូចដែលខ្ញុំបានប្រាប់ចឹងរៀងខ្វក់ខ្វាច់បន្តិចដំបូងហ្នឹង material វានៅដៃខ្ញុំនៅឡើយអញ្ចឹងខាង CK គាត់បបាក់ក្នុងការរៀបចំដែរអញ្ចឹងក៏សូមអធិស្ឋានចំពោះបងប្អូនយើងបាទហើយតែចុងក្រោយគឺ material គឺ offer ឲ្យទាំងអស់អត់នេះទេ បាទបានថាឥឡូវដំណាក់កាលសប្តាហ៍ទី1នេះគឺយើង មានតាមនឹងសិនហើយសប្តាហ៍ក្រោយអាចគ្នាយើងអាចមានអ្នកអឺ offline ហើយជាខ្ញុំរកឱកាសទៅ offline ទៅជុំគ្នាណាទៅជួបជុំគ្នានៅ CKCC អ្នកដែលអាចមានឱកាសជួប គ្នាណាបាទ ហើយណាមួយយើង យើងប្រយ័ត្នយើងប្រយ័ត្នហើយ SOP របស់ក្រសួងសុខាភិបាលហើយមួយចំនួនទៀតបើយើងអាចទៅបានក៏ទៅ នៅក្នុងហ្នឹងអូខេបបាក់មើលមែនទេមើលខ្ញុំ share share ចូល group Telegram តែវាមិនទាន់ update ពេញលេញ Thank you. មិនទាន់ពេញលេងទេ ប្រាប់ឲ្យហើយថាអេគូសៀអត់តាន់នេះហើយ update នេះគឺ update សម្រាប់ version 1ហើយវាមាន2លេខឡំប៉ុន្តែអា2ហ្នឹងមិនទាន់ update ពេញលេងទេអញ្ចឹងអឺបងប្អូនមើលមើលក្នុង share ទៅលើ នេះអាហ្នឹង unofficial ណាបាទដំបូងអញ្ចឹងដាក់ឲ្យមើលសិនទៅបាទ នៅក្នុង module 4គឺអឺយើងវិភាគទៅលើ market ពីមុនយើង market place ឥឡូវយើងវិភាគទៅលើ market space បាទ market space ដែលយើងត្រូវមើលបាទអញ្ចឹង market space នៅក្នុងនោះដែលយើងត្រូវមើលទៅលើតាំងពីដៃគូគួតចែងយើងមើលតាំងពីខ្លួនយើងថាយើងគួរប្រើការវិភាគយ៉ាងម៉េចដើម្បីឲ្យដឹងពីការវាយលុកទីផ្សារព្រោះនៅក្នុង ទីផ្សារ traditional ក៏យើងត្រូវដឹងពីការវិភាគទៅលើ ទីផ្សារបែប traditional ហ្នឹងក៏យើងត្រូវដឹង ពីដៃគូលូនមកដល់ពេលអឺ online ក៏យើងត្រូវវិភាគទៅលើ market space ដែរបាទបច្ចៈដែរសម្រាប់បងប្អូនខុស outline នេះមិនទាន់ពេញលេញសម្រាប់នេះទេខ្ញុំមិនទាន់ finalize ព្រោះមានឯកសារមានអីច្រើននៅក្នុងហ្នឹងអញ្ចឹងខ្ញុំមិនបានអឺនេះអស់ទេ ព្រោះយើងនៅក្នុងនេះមានផាសទី1និងផាសទី2ជំហានទី1នៅក្នុងការរៀនយើងនេះយើងដើរលើជំហាន ទី1បាទហើយជំហានទី2គឺរឿងបន្តទៀតបាទនេះ module 5 e business strategy នៅក្នុងនេះគឺការរៀបចំជាយុទ្ធសាស្ត្រអញ្ចឹងនៅក្នុងនេះគឺខ្ញុំ cover ហើយមានតាគូរៀបចំយុទ្ធសាស្ត្រយ៉ាងម៉េចហើយវិភាគ sport បែប market space យ៉ាងម៉េចបាទ ហើយមេរៀនទី6 module 6 target customer នេះ advertising on digital platform អញ្ចឹងនៅក្នុងនេះប្រហែលជាខ្ញុំត្រូវបន្ថែមឯកសារព្រោះបើក្នុងនេះគ្រាន់តែជាការ ស្វែងយល់ទៅលើ paid advertising platform ហ្នឹងតែយើងដើរលើយ៉ាងម៉េចចំណុចដែលយើងត្រូវជ្រើសរើសថាតើគួរដូចដែលខាងសិក្ខាកាមយើង បាន លើកឡើងនិយាយពី Facebook ថា Facebook វាបូមលុយពីមុនមក Facebook វាមានលក្ខណៈទូលំទូលាយវាអនុញ្ញាតឲ្យយើង pay បានធូរប៉ុន្តែថ្លៃអត្រារបស់វាឥឡូវឡើងខ្ពស់មែនទែនអញ្ចឹងគួរតែតើយើងតដើរទៅលើមធ្យោបាយមួយណាដែលយើងតែប្រើអញ្ចឹងចូល platform មួយណាឬក៏ platform ថ្មីឬក៏ tool ថ្មីដើម្បី ចាប់យកឱកាសហ្នឹងនៅក្នុងបរិបទយើងថា Facebook វាដើរមែនប៉ុន្តែ អឺมันប្រកាសថា tool ផ្សេងទៀតដែរវាអត់ដំណើរការទេអានេះជាចំណុចដែលយើងត្រូវយកចិត្តទុកដាក់បាទចូលដល់ module 7និយាយពីនេះ plane ណារៀបចំ plane ហើយថាតើយើងដើរទៅលើ go digital នេះនឹងយ៉ាងម៉េច plane យ៉ាងម៉េចទៅរៀបចំ plane ណាបាទអូខេហើយចំណុចចុងក្រោយសម្រាប់ session ចុងក្រោយ គឺយើងវាតម្លៃ បាទហើយនៅ ក្នុងខុសយើង មានថាសពីរថាសទី1គឺ ជាលក្ខណៈ assignment ហើយខ្ញុំចង់សួរមតិយោបល់ខាងសិក្ខាកាមយើងដែរថាតើយើងធ្វើជាបុគ្គលជាភ័ក្រឬក៏ជា group នេះជាចំណុចដែលយើងធ្វើបាទមាន individual ភារភារមានន័យថាយើងចាប់ដៃគូ2នាក់ដើម្បីធ្វើ ហើយ group យើងអាចចាប់ពី3ឡើងទៅអញ្ចឹងដែលយើងត្រូវអភិវឌ្ឍទៅលើថាសទី1ហើយចុងក្រោយថាសទី2គឺថាសចុងក្រោយនេះគឺការបញ្ចប់ខុសរបស់យើងវាអាចមាន game ឬក៏វាអាចមានការវាតម្លៃជាតេស្តអីចឹងទៅហើយចឹងក្រោយគឺមាន survey មួយសម្រាប់សិក្ខាកាមយើងវាតម្លៃទៅលើខុសរបស់យើងបាទអាច រិះគន់ដើម្បីកែលម្អបន្ថែមហើយនឹងឈានទៅរកផាសបន្តឬក៏មានចំនួនពោអីបន្ថែមទៀតណាហើយនៅក្នុងហ្នឹងគឺនេះខ្ញុំមានមានដំណាក់កាលទី2ប៉ុន្តែ cost material នេះគឺអត់តន់មានទេហើយក៏អត់តន់បាន update ឲ្យបានពេញលេញដែរអញ្ចឹងនៅក្នុងនេះដែលខ្ញុំសង្កេតឃើញមានចំណុចតែ digital business brand building នេះដល់ដំណាក់កាលទី2ដែលយើងត្រូវ សិក្សាស្វែងយល់អាហ្នឹង brand building របស់យើងតាមរយៈ digital មួយទៀត engaging customer ការតំណែងអានេះគាត់ highlight តិចទេចំណុចហ្នឹងផុតពីនេះទៅគឺអត់បាន update ទេណាអត់បាន update ទេហើយសភៅចាំមើលខ្ញុំមានសភៅជា digital អីផ្សេងផ្សេងអាចចែកម្លែកបានណាអត់អីទេតាមខ្ញុំ share បន្ថែមតកតងជាមួយនឹងសភៅដែលជា original book ជា PDF អាច ព្រោះយើង material របស់យើងរាល់ថ្ងៃគឺភាគច្រើនគឺមិនសូវជាទិញពេញលេញទេ គឺជា ebook download ពីគេបាទហើយអញ្ចឹងភាគច្រើនដែលខ្ញុំប្រើมันបាននេះហេมันបាន ទិញសភៅ original ទេទិញ update អត់តាន់អូខេអញ្ចឹងខ្ញុំមាន ការបង្ហាញទៅលើខុសយើងប៉ុណ្ណេះបាទហើយបើមាន គំនិតមានសំណុំពរឬក៏មានសំណួរមានអីជជែកយើងអាចជជែកបានហើយយើងអឺនឹងសម្រាប់15នាទីហើយបន្តពីហ្នឹងយើងចូល ទៅលើ ខុសយើងបន្តពីអ្នកគ្រូម្សិលមិញបាទមានទេបង បងប្អូន បាទជំរាបសួរលោកគ្រូបាទបាទបាទបាទអឺលោកគ្រូអឺមិញខ្ញុំតន់ចំណុចនេះជាចុងក្រោយតកិនទៅនឹងការងារដែលយើងដាក់កិច្ចការពិភាក្សាគ្នាអញ្ចឹងលោកគ្រូបាទបាទបាទបាទលោកគ្រូបានលើក3ចំណុចតកិននឹងជាក្រុមជាគូហើយយើងជាលក្ខណៈបុគ្គលបាទជាបុគ្គល អញ្ចឹងជាបទពិសោធន៍លោកគ្រូតើតើយើងគួរតែដាក់ជាយ៉ាងម៉េចជាភារឬក៏ជាជាគ្រប់ល្អជាងឬក៏យ៉ាងណាដែរដោយសារតែបើស្ដាប់ទៅនៅក្នុងការសិក្សាយើងឃើញថាជាយើងមានអ្នកដែលគាត់មានចំណេញទៅលើហ្នឹងឬក៏បានប្រឡូកទៅលើកិច្ចការ digital ហ្នឹងដូចអត់សូវមានច្រើនទេហើយបើបើជាបុគ្គលឬក៏ជាភ័ក្រអាចថាគាត់ចាប់គួរទៅគ្នាអាចនឹង អត់នេះដែរអញ្ចឹងដូចជាគោរពអាចនឹងយ៉ាងម៉េចដែរលោកគ្រូសូមជាយោបល់នៅមតិពីលោកគ្រូវិញក៏ដូចជាបងប្អូនយើងដែលបានចូលរួមសិក្សានៅថ្ងៃនេះឥឡូវសូមមតិយោបល់ទាំងអស់គ្នាសិនតើតើសម្រាប់យ៉ាងម៉េចចង់យ៉ាងម៉េចហើយចាំខ្ញុំចែកម្លេចបន្ថែមថាមិនទៅបុគ្គលមួយណាល្អភារល្អឬក៏ក្រុមល្អ តែមានមតិយោបល់បងប្អូនយើងលើកឡើងព្រោះអាហ្នឹងយើងជជែកគ្នាហើយព្រោះឲ្យមានសកម្មភាពមួយ ដែលសម្រេចបានចុងក្រោយបន្ទាប់ពីយើងចប់ខុសយើងមានលទ្ធផលអឺសម្រាប់ខ្ញុំលោកគ្រូអាចជាគ្រប់លោកគ្រូដោយសារមើលតើតើនឹងបងបងផ្សេងផ្សេងបងខ្លះគាត់មានជំនាញច្រើន ហើយដូចខាងបងខ្លះក៏អត់សូវមានជំនាញដូចខ្ញុំអីអត់សូវមានជំនាញទៅទៅ digital ច្រើនទេលោកអញ្ចឹងបើសិនជា មួយមួយអាចអឺនិយាយថាចំណុចខ្លះគឺយើងអាចបានដឹងច្រើនអញ្ចឹងណាគ្រូបាទបាទបាទបាទបាទបន្តទៀតសម្រាប់អ្នក prefer ព្រោះតិចការ នៃការរៀនកន្លងមកដែលខ្ញុំជួប គឺទាំងបុគ្គលជាទូទៅសម្រាប់និស្សិតបើយើង បរៀននិស្សិតណាឆ្នាំទី3វិញគឺជាទូទៅគឺតម្រូវឲ្យគាត់ធ្វើ group group យ៉ាងម៉េចគឺជាចំណុចដែលខ្ញុំតែងតែផ្ដល់ចំណិតឲ្យពួកគាត់ក្នុងការរៀនជាលក្ខណៈអឺធ្វើការងារជាក្រុមអាហ្នឹងចំណុចទី1ដែលដែលយើងធ្វើ group assignment ហ្នឹងគឺ ការងារជាក្រុមចេះ work together ជាមួយគ្នាចេះរៀនរស់រៀនធ្វើរៀន coordinate ជាមួយគ្នាអាហ្នឹងនៅក្នុងក្រុមដែលខ្ញុំតែងតែផ្ដល់គំនិតឲ្យនិស្សិតឆ្នាំទី3ខ្ញុំតែងតែនិយាយអញ្ចឹងហើយលទ្ធផលមួយចំនួនក៏បានផ្លែផ្កាលទ្ធផលមួយចំនួនក៏បានផ្លែផ្កាលទ្ធផលមួយចំនួនក៏មិនបានផ្លែផ្កាដែរដោយសារតែអឺ ដោយសារតែនិស្សិតមួយចំនួនគាត់រវល់ការងារនិស្សិតមួយចំនួនគាត់រវល់នេះរវល់នោះហើយគាត់អត់ចេះ work together ទៀតអ្វីត្បិតតែគាត់រវល់គាត់អត់ចេះធ្វើការជាមួយគ្នាអញ្ចឹងអានេះជាចំណុចដែលខ្ញុំតែងតែផ្ដល់អញ្ចឹងខាងយើងខ្ញុំជឿថាប្រហែលជាអាចក្នុងករណីបើធ្វើជាក្រុមទី1ជាក្រុមទី2អាចជាភារអញ្ចឹងការចាប់ភារបើចាប់ខុសអ្នកអត់ចេះឬក៏អឺ យល់ស្ទើរដូចគ្នាឬក៏ប្រហាក់ប្រហែលគ្នា work hard ទាំងអស់គ្នាអាហ្នឹងអូខេតែចំពោះអឺនេះទៀតអញ្ចឹងអាស្រ័យចំណុចហ្នឹងបាទខ្ញុំឲ្យលើកជំរើសថាបើសិនជាជំរើសមាន3អាចជាបុគ្គល អាចជាភ័ក្រនិង អាចជាក្រុមហើយក្រុមយើងមានគ្នាតែ10អ្នកជាងទេអញ្ចឹងបើមួយក្រុម4ឬក៏មួយក្រុម5អាហ្នឹងវាបាន3ក្រុមដែរនេះជារឿងដែលយើង អឺសល់ពេលដែរបើយើងបុគ្គលយើងយក work យើងអាច work ច្រើនពេលវេលាច្រើនប៉ុន្តែក៏ខ្ញុំមានវិធីសាស្ត្រសម្រាប់នេះយើងព្រោះយើង go digital អញ្ចឹងអ្វីដែលយើងត្រូវធ្វើត្រូវតែវិភាគត្រូវតែចែកម្លែកទៅលើ tool នៃឬក៏ task work ដែលយើងបានធ្វើហ្នឹងយើងអាចចែកម្លែកបែប digital ដូចគ្នាអាហ្នឹងជារឿងដែលយើងអាចយកមកបានហ្នឹងវាអត់ចោតជាបញ្ហាទេ អាចថតជាវីដេអូអាចថតជាអីសម្រាប់បុគ្គលតែបើថាពេលវេលាសម្រាប់អនឡាញជាមួយគ្នាអាចវាវាតិច តែ task work គឺយើង អាចចំណាយពេលធ្វើ ហើយយើង អាច submit បានអានេះជារឿងដែលយើងតែចេះយើង practice ទាំងអស់គ្នាអាហ្នឹងអញ្ចឹងបុគ្គលក៏អត់ចោតជាបញ្ហាសម្រាប់ការងារហ្នឹងហើយ pair ក៏ដូចគ្នាប៉ុន្តែសម្រាប់ task ដែលយើងត្រូវធ្វើ ខ្ញុំ recommend ឲ្យចាប់ពី ជាក្រុមដែលចាប់ពី3ឬក៏ឬក៏ pair ណា pair ក្រុមបើបុគ្គលអាស្រ័យទៅលើយើង ថាយើង work hard អត់ចំណុចហ្នឹងអញ្ចឹងហើយបានថាគ្នាយើងសំណុំពោថាចង់បានបើសិនជាចង់បាន ក្រុមជាង យើង ទៅក្រុមបើចង់បាន ទៅ ជា pair ជាង យើងទៅ pair មិញបងខាងដើមចង់ទៅ ទៅទៅ ទៅក្រុមណាមកមានទៀតដែលចង់ទៅ ធ្វើការងារជាក្រុម Hello បាទបាទសួស្តីលោកគ្រូហ្នឹងហើយអឺសុំមានសំណួរមួយអឺតើយើង នឹងធ្វើលំហាត់ហ្នឹងទៅលើអ្វីដែរជាលក្ខណៈថាយើងរៀនហើយបានយើងធ្វើឬក៏យើង រើសអ្វីមួយមកតែបង្កើត page រួមឬក៏អីមួយអញ្ចឹងអាហ្នឹងជាចំណល់របស់ខ្ញុំលោកគ្រូជាចំណល់ថាថាហ្នឹងនឹងអាសាញនៅពេលក្រោយអឺអាចជា page អាចជា website ឬក៏ blog ណាអាច website ឬក៏ blog ហ្នឹងដើម្បីធ្វើឬក៏អាចជាអឺថាសផ្សេងទៀតដែល offer អញ្ចឹងមានមានថាសជាច្រើនអាច3 4អញ្ចឹងទៅអញ្ចឹងក្រុមផ្សេងគាត់អាចចាប់យកជា website ក្រុមផ្សេងអាចចាប់ជាជាអឺជា Facebook page ខ្លះទៅ ជាជា video marketing អញ្ចឹងទៅ អាចជា YouTube អាចជា app application អាហ្នឹងអូខេបាទបាទគ្រូហ្នឹងហើយគ្រូអរគុណច្រើនព្រោះអឺតើតើយើងដឹង ថាថាសរបស់យើងមួយមួយនឹងសិនទៅខ្ញុំគិតថាអាហ្នឹងយើងអាចមើលថាព្រោះ task មួយមួយវាមានការងារតិចការងារច្រើនហ្នឹងឧបមាថាយើងធ្វើ personal blog ពេលខ្លះអត់អត់នេះច្រើនទេយើងអាចធ្វើតែឯងបានអញ្ចឹងណា តែបើយើងឧមាថាយើងបង្កើតជា content creator ទៅលើអឺពីអីមួយ ពីវីដេអូនិយាយពីអីមួយអញ្ចឹងអាហ្នឹងវាអាចការចូលរួមមានច្រើនអញ្ចឹងបាទអញ្ចឹងនៅ ក្នុង ចំណោមនៅនៅក្នុង ចំណោមអឺ channel ឬក៏ media site នៅក្នុងនេះ ថាតើយើង prefer មួយណាជាងគេអាជា ចំណុចហ្នឹងទៅពេលខ្លះ មួយណា tool មួយណាក៏មានប្រយោជន៍ទៅតាមប្រភេទប្រភេទបែបផែនរបស់វាអញ្ចឹងពេលខ្លះខ្ញុំអាច ដាក់ថាសទាំងអស់ហ្នឹងដើម្បីយកទៅធ្វើអាចជាអឺ search engine អាចជា content marketing អាចជា social media social media ហ្នឹងគឺយើង អាចជ្រើសរើសជា Facebook page យើងអាចធ្វើជា Instagram ឬក៏ជា video marketing ដែលធ្វើតាម YouTube អញ្ចឹងបង្កើតនៅក្នុងហ្នឹងហើយធ្វើ video អានេះដែលជាចំណុចឬក៏ block នេះហ្នឹងអញ្ចឹងជា tool ដែលយើងត្រូវអនុវត្តឬក៏សកម្មភាពនេះយើងមិនទាន់បាន សម្រេចថា គួរប្រើមួយណាទេពេលខ្លះចង់ចង់ទាញសំណុំពោថាយើងចង់ចេះអីហើយបើអត់ទេចាំមកខ្ញុំពិភាក្សាជាមួយនឹងជាមួយអ្នកអ្នកគ្រូ នឹងរកចំណុចសំខាន់ដើម្បីដាក់កំណត់យកតែម្ដងថាសណាថាសណាដែលល្អសម្រាប់អឺសិក្ខាកម្មយើងអញ្ចឹងនឹងផ្ដល់ឲ្យ តាមក្រោយប៉ុន្តែរឿងដែលខ្ញុំចង់ដឹងថាតើយើងអឺបុគ្គលជាគូឬក៏ជាក្រុមអាហ្នឹងអញ្ចឹងបើសិនជាមិនតន់ច្បាស់សម្រាប់ថាយ៉ាងណាទេ អាស្រ័យទៅលើ ថាសយើងសិននឹងចាំជជែកគ្នាពេលក្រោយអូខេ បាទលោកគ្រូបាទអរគុណច្រើនអូខេអូខេបាទជំរាបសួរបាទបាទបន្តគ្រូហើយក៏សូមជំរាបសួរដល់ស្ថាបការយើងទាំងអស់គ្នាផងដែរអឺតេតិនទៅនឹងមូលព្រោះគូទៅលើ task ដែលលោកគ្រូបាន dress up ហ្នឹងគឺខ្ញុំមើលឃើញថាពិសិដ្ឋតែជាអឺគេហៅថាសិល្បៈក្នុងការធ្វើទីផ្សារទាំងអស់ហើយសិតតែអាចជួយជំរុញទីផ្សារ digital marketing ឲ្យកាន់តែមានប្រសិទ្ធភាពពីព្រោះនិយាយមែនតើទៅយើងអាចនិយាយបានថាតើនៅក្នុងថាសមួយណាវាពិតជាមានប្រយោជន៍ក្នុងកម្រិតណាបើគិតពីភាគរយយើងអាច ranking បានថាបើនិយាយពី social media អាចនិយាយពី Facebook បានហើយប៉ុន្តែបើក្នុងការយើងនិយាយអំពី company ឬក៏ការនិយាយអំពីហិរញ្ញវត្ថុវិញគឺអ្វីដែលអាច sell បានហើយមានប្រសិទ្ធភាព វាជាជំរឿនរបស់ក្រុមហ៊ុនដែលជ្រើសរើសយកទៅធ្វើតែម្ដងចឹងណាលោកគ្រូអញ្ចឹងខ្ញុំខ្ញុំគិតថាថាតែលោកគ្រូបាន rest up មកនេះសិតតែល្អទាំងអស់នៅក្នុង course ដែលពួកយើងត្រូវសិក្សារៀនសូត្រនេះចំណុចទី1ចំណុចទី2ខ្ញុំលើកទឹកចិត្តថាបើសិនជាយើងធ្វើការងារទាំងថាទាំងអស់នេះគឺយើងអាចធ្វើជាក្រុមទៅអញ្ចឹងណាលោកគ្រូដោយសារតែយើងអាច learn បានពីគ្នាទៅវិញទៅមកហើយ ព្រោះយើងអាចរៀនអំពីរបៀបក្នុងការធ្វើ task ទាំងអស់នេះឲ្យកាន់តែមានប្រសិទ្ធភាពដូចឥឡូវហ្នឹងខ្ញុំមើលឃើញថាក្រុមហ៊ុនមួយចំនួនឬក៏អ្នកដែលគាត់មានជំនាញទៅលើផ្នែក IT គឺងាកភាគច្រើនមកធ្វើ app deliver ច្រើនហើយគេមើលស្ថានភាព COVID អញ្ចឹងផ្អែកទៅលើ digital marketing ឬក៏ AI នេះគឺគឺមើល trend ទៅលើទីផ្សារបូកនឹងស្ថានភាពពេលបច្ចុប្បន្នវាជា ចំណុចដែលរសើបមែនតើដែលម្នាក់ម្នាក់គឺងាកមកលើ digital ច្រើនអញ្ចឹងត្រឡប់មកវិញខ្ញុំលើកទឹកចិត្តទៅដល់សិក្ខាកាមយើងទាំងអស់គ្នាឲ្យចូលរួមនៅក្នុងការងារធ្វើជាក្រុមនេះហើយ press up ដែលគ្រូបានលើកសិតតែល្អទាំងអស់ដូចជា affiliate marketing អីនឹងសិតតែសំខាន់សំខាន់អញ្ចឹងហើយខ្ញុំមានមតិយោបល់ប៉ុណ្នេះហើយសូមបងប្អូនចូលរួមជាមតិយោបល់ដើម្បីឲ្យយើងអាចបានសម្រេចនិងចាប់បាន តមេរៀនយើងបន្តទៀតដើម្បីយើងនឹងមានអ្វីថ្មីថ្មីខ្ញុំជឿជាក់ថាលោកគ្រូលើកមកនេះគឺមានមេរៀនច្រើនណាស់ដែលយើងត្រូវសិក្សារៀនសូត្រអញ្ចឹងសូមឲ្យការបង្កើតក្រុមយើងសម្រេចបានឆាប់ឆាប់ទៅហើយពួកយើងនឹងបន្តទៅផ្សេងផ្សេងទៀតបាទសូមអរគុណច្រើនបាទអរគុណតាមានអីទៀតម្នាក់ពីរនាក់ទៀតក៏បានតា អូខេអញ្ចឹងឥឡូវអត់មានអីទេយើងសម្រាប់15នាទីទៅ ខ្វះ5នាទីម៉ោង10យើងនឹងចូលវិញភាសាទៀតហើយមកវិញខ្ញុំនឹងទៅចែករឿងមេរៀនយើងបន្តបញ្ចប់សម្រាប់អឺ module 1បាទសម្រាប់ module 1ដែលយើងនឹងជួបគ្នាក្នុងសប្តាហ៍ទី1នេះបាទអូខេអញ្ចឹងយើងអាចសម្រាប់បានចាំតិចទៀតខ្ញុំតម្លាក់ link ភាសាទៀតបាទ